សូមប្រគេនពរនិងសម្រានពរវង្សសាគូយុបណ្ណៈសុខៈកលៈនិងបរិជ្ជណៈដល់ព្រះណាទាំងឡាយគ្រប់ព្រះអង្គរបស់លោកពុទ្ធបរិស័ទទាំងអស់ដែលបានជួបជុំគ្នាក្នុងឧបដ្ឋានសាលាដើម្បីស្ដាប់នៅព្រះធម៌ទេសនា មុននឹងដឹកឡើងយកនេះប្រកបយកមកសម្ដែងប្រគេនហានជូនប្រសូមធ្វើការជាត្រាញ់អភ័យទោសជាមុនទៅតាមប្រកបសម្ដែងទៅហើយមានការប្រកាសនៅចំណុចណាឬក៏សេចក្តីត្រង់ណាប្រសូមមេត្តាខាងទៅអភ័យទោស ចំពោះខ្ញុំប្រកាសណាស្មារតីសូមប្រទានពរនិងចម្រើនពរអ្នកមហោរតនតយស្សៈនមោរិករិយានមស្តាហើយសង្គមលេខនៃខ្ញុំប្រកាសណាអហោតនាមរតនតយស្សៈចំពោះប្រជុំ3នៃប្រសនៈគឺបន្តប្រពុទ្ធប្រសនៈ1 ព្រះសង្ឃរតនៈមួយនិងព្រះសង្ឃរតនៈមួយដល់ស្ដីគ្រប់រតនតយតាអនុភាវេនៈដោយអនុភាវដែលកើតឡើងអំពីបទមកតាសូមសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការចូលកើតមានដល់សាស្ត្រ ពុទ្ធបរិស័ទទាំងអស់ឲ្យបានសតតតាមតរិញទៅលោកណាត់បានតអំពីបទនមស្ការទៅខ្ញុំប្រាថ្នាអាភិយសូមសម្ដែងអំពីបញ្ហាជីវិតរបស់មនុស្សសត្វដែលយើងកំពុងតែប្រព្រឹត្តទៅនៅក្នុងសង្សារវដ្ត ពាក្យថាជីវិតជីវិតជីវិតនេះគឺជាភាសាខ្មែរយើងដែលបានអានខ្លាំងអំពីភាសាបាលីថាជីវតៈជីវតៈជីវតៈនោះគឺជាភាសាបាលីតោខ្មែរយើងហៅជីវិតមកបកបកស្រាយឲ្យមកជាសម្រាប់ ជាភាសាជាងសោះប្រែរស់នៅឬក៏កែថាកិរិយារស់នៅឬក៏ការរស់នៅអញ្ចឹងកិរិយាជីវិតនោះបានន័យថាវាទៅនឹងជាថាស្លាប់ណាពាក្យថាជីវិតវាទៅនឹងស្លាប់ស្លាប់គេហៅថាអស់ជីវិតអស់ជីវិតនោះស្មើនឹងជាថាអ្នករណាស់ អ្នកអំណាចអ្នកអំណាចព្រះស្លាប់អញ្ចឹងស្លាប់ទៅនឹងរស់រស់ទៅនឹងស្លាប់អញ្ចឹងវេរណៈទៅនឹងជីវិតជីវិតទៅនឹងវេរណៈជីវិតនេះវាជ្រកនៅក្នុងរូបរាងកាយយើងសាជាប់គ្នាគឺនៅក្នុងចិត្តគំនិតឯ នៅក្នុងរូបរាងកាយយើងតថ្ងៃទាំងអស់គ្នាទាំងគុណចាស់ទាំងរយ័យទាំងលោកតាដែលកំពុងតែមានអន្តរចេញចូលហ្នឹងគឺអានឹងជាសញ្ញាបញ្ជាក់ថាជីវិតហ្នឹងកំពុងរស់នៅហើយហើយជីវិតដែលវាកំពុងទៅរស់នៅវាកំពុងទៅរស់នៅដោយសារអី ទេសាសមុទ្ឋាន4ប៉ុន្តែតែជាសំខាន់បំផុតដែលជាតទៅត្រូវខ្លាំងគឺការណែនេះហៅការណែប្រតាមទៅជីវិតនោះគឺការពីកម្មកម្មយ៉ាងប្រតាមទៅអំពើកម្មអំពើប្រតាម កាគូឬសំវើណាជីវិតវាមានតាមពីណាមកនេះជីវិតវាមានតាមអំពីតតចូលមកចាក់ទៅសន្ធិកថារូបរាងកាយយើងមានតាមពីណាថ្ងៃណាដែលមានរូបរាងកាយក៏តែកើតឡើងក្នុងសម័យណា វិញ្ញាណនោះចូលទៅក្នុងសម័យណាគឺមានជីវិតមកក្នុងជីវិតនោះមានតាំងពីមករហូតមកចូលមកចំណាស់អាយុខាងកក់កក់គេចេះទៅរស់នៅដល់100ឆ្នាំទៅនឹងជីវិតនឹងចិត្តមាននឹងវាសារមានកម្មវាសារមានបំប្រព្រឹត្តជីវិតដែលយើងជ្រាបទៅនឹងទាំងទៀងនេះ វាដូចជាពលឺឬក៏ដូចជាបិឆេះដែលវាឆេះខ្លងខ្លងអញ្ចឹងហើយវាឆេះដោយសារអីដោយសារវាមានប្រេងវាដោយសារមានប្រេងក្នុងជាទៀតមកអត់ទាំងតែប្រេងរបស់អស់គឺបិឆេះនោះវាស្ងួតអញ្ចឹងវាទៅរលត់ដែរយ៉ាងណាមិញ ជីវិតនឹងដូចជាភ្លើងទៀនឬក៏ដូចជាភ្លើងទៀននេះដែរបើសិនជាទៀននៅអស់ឬប្រេងក្នុងទៀនក៏អស់គឺសំលឹងក៏អស់ដូចគ្នាចឹងបានជាពពុះសាសនាតែបតីមេដានមិនបានគឺពលិព្រះចិត្តទេក៏ទៅស្មាត់ទៅវិញចុះតែ ណាបានតបថ្ងៃបានកន្លះខែមួយខែអីល្បីល្បោស្លាប់បាត់ទៅវិញទៅអស់ជីវិតនៅក្នុងពោះបាត់តែមិនមានការរស់នៅដល់ពេលព្រះទេសាទុខ្លាំងក៏កើតមកព្រៀងស្លាប់ព្រៀងទាំងការស្លាប់ទាំងកាយស្លាប់ទាំងអូនឲ្យស្លាប់ប្រមាណឆ្នាំ2ឆ្នាំក៏ស្លាប់3ឆ្នាំក៏មាន10ឆ្នាំក៏ស្លាប់ ផ្លាត់នំកតោអ្វីមិនខឹងអ្វីនិងបិខឹងអ្វីណាគឺវាមានស្លាប់ចឹងហូរតាមមកចឹងបានសេចក្តីស្លាប់នេះប្រពុតលោកពងដល់ទៅស្លាប់មានដល់ទៅខ្លួនបែបណាគេហៅថាគាត់ទៅទៅការរស់នៅនោះស្លាប់ដល់អស់បងទៅហៅបញ្ញាអ្នកណាស់ ស្លាប់ដោយអស់អាយុគេហៅអាយុខណ្ឌលក្ខណៈចឹងណាស់របៀបស្លាប់ហ្នឹងណាស្លាប់ដោយអស់បងស្លាប់ដោយអស់អាយុស្លាប់ដោយអស់អាហារមួយទៀតអាហារគឺអ្នកណាស់ស្លាប់ដោយសេចក្តីចោលចោលតែអ្នកណាស់ប៉ុន្តែយើងចង់និយាយអំពីជីវិតយើងដែលជាមនុស្សនេះ គឺមិនមានចាក់តងសំខាន់ចាំវិជ្ជាចាក់តងបំតាមពីទឹកនោះគឺតម្លៃជីវិតដែលវិបកកែមានកំណត់ជំនាញកម្មជាប្រកាន់ហើយកម្មនៃជួយឧបត្ថម្ភនេះវាមានកម្មពីរគេហៅកម្មអតីតនិងកម្មបច្ចុប្បន្នកម្មអតីតមានតែកម្មជាតិមុននេះទេ ដែលយើងបានធ្វើអំពើនិយាយលើឋានមនុស្សយើងដែលមកកើតជាមនុស្សហើយរស់រៀនមានជីវិតនឹងដោយសារធ្វើល្អចាដោយសារសេចក្តីល្អគឺការធ្វើទានតាមសើចម្រើនតាមអាហើយធ្វើទានសើទាននេះនឹងការពីរស់ជាតិមុននោះ ហើយតន្តែពេលធ្វើបន់ធ្វើទានធ្វើសើបានតើចឹងមកបន់ប្រសំអរពើហើយចាំបតបតែរូបរាងកាយបានកម្មលំអិតកម្មមករូបកម្មលំអិតតែរូបរាងកាយមិនមានតែមានជើងមានមុខមានមាត់មានជីវិតរស់នៅរហូតចូលគ្នាប្រឡាក់នឹងកម្មចាក់ មានកម្មមួយទៀតគេហៅកម្មបច្ចុប្បន្នកម្មជាតិនឹងរបស់គេថាធ្វើជាតិនឹងបានជាតិនឹងរស់នៅជាតិនឹងរបស់មិនជាតិមុនទេជាតិនឹងជាតិនឹងជាឧបសគ្គគ្រប់គ្រងប្រសំណាក់បងដូចជារឿងអាយុវតនៈសមាណាអាយុវតនៈសមាតើឡើយត្រូវអស់ជីវិតកើតបាន7ឆ្នាំទៀត ព្រះលោកជាកលនៃព្រះមហាព្រាមណីកូនរបស់ឯងនឹងអាយុបានត្រឹម7ថ្ងៃទេប្រកូនទៅស្លាប់ដោយសារអមនុស្សដែលយៈទីនៃយៈចំណាប់ប៉ុន្តែមកអំពីឧបមនានោះឆ្លាតយាងវៃភ័យព្រួយព្រោះទើបបានកូនដំបូងផងកូនប្រុស ក៏សួរព្រះកបោសព្រះអង្គនៅក្នុងសាសនាព្រះអង្គតើមានអំពើអីដែលដើម្បីកែច្នៃជីវិតអ្នកឲ្យទៅរស់នៅបានវែងតែទេនឹងកែច្នៃជីវិតហើយដល់ពេលអញ្ចឹងទៅព្រះរកខាងដូចចឹងឲ្យកូនឯងនឹងរស់នៅបានជាមួយជីវិត ឡប់ទៅវិញឯងទៅចំរោងមួយទៅយ៉ាងមកដល់នឹងទៅជាបណ្ដូលមួយទៅហើយទៅធ្វើបានចឹងទៅដាក់ជើងដាក់តាំងដាក់ក្រែទៅយកកូននោះអត់ដេកចំកន្លាហើយនិមន្តសាវកកថាពុទ្ធនេះពី8អង្គទៅ16អង្គឲ្យលោកមុនទៅគឺលោកសូត្រធម៌គេហៅចំបានប្រាក់ នេះសម្រាប់ប្រាក់ប្រាក់7ថ្ងៃទៅកូនឯងបានរួចខ្លួនណានេះកម្មបច្ចុប្បន្នទៅនេះកម្មកម្មអស់បានទៅណាទៅស្លាប់ហើយតើពេលចឹងទៅព្រៀនមណៈព្រៀនមណៃត្រឡប់ទៅវិញទៅធ្វើតាមព្រះទៅមុនសំទៅតាមចំនួនអង្គឲ្យលុបពណ៌ គឺថាលោកដាក់កុមារតូចហ្នឹងឯណាណាហើយប្រសង16អង្គគាត់កុមារ70ហើយសូត្រធម៌ដល់ថ្ងៃទី7សូត្រដល់7ថ្ងៃហើយយ៉ាងនោះទៅបំរើបាត់ហើយវិស្វៈត្រូវចាត់កូននោះទីថ្ងៃទី7 បើសិននិយាយនឹងទីវិញទៅទីម៉ាក់ទីក្រោយទៅទីម៉ាក់ទីចំថ្ងៃទី7ដល់ទី8បើទីមុនក៏មានទោសទីក្រោយក៏មានទោសអញ្ចឹងមកថាមនុស្សយើងនៅស្លាប់ក៏មានពេលមានវិធីហើយយៈរទីនេះក៏វាមានថ្ងៃមានខែទៅទៀតមិនចេះចង់ចាក់ពីទីឃើញដើរទៅចាក់ពីនៃបានបាន ថ្ងៃទី7ព្រះជាម្ចាស់លោកមានករណាធិគុណធំចំពោះសត្វព្រះអង្គចង់ជួយកុមារកូននេះទ្រង់សុខចិត្តបរិចាគកម្លាំងខ្លួនព្រះអង្គផ្ទាល់ទៅសូមពរឲ្យកុមារនៅរាត្រីទី7តាមទីកលឹកដល់ទីកលឹកទល់កលឹកជាមួយសង្ឃហើយពេលដែលព្រះ ទៅចម្រើនប្រាប់អរនោះយកយកមកទេវតាស័ក្តិធំធំដូចជាវចៈទេវនេះទៅចាំរងចាំស្ដាប់ពរចាំស្ដាប់ប្រាប់អរយ៉ាងបានថាដូចជាពេលតបថ្ងៃព្រះអង្គវងចម្រើនប្រាប់អរសូត្រចាក់ពេលកាលនេះដើម្បីជើងទេវតារបស់ឯងអនុស្ដាប់ផងដើម្បីជួយដេញពួកអកអកនេះណា ជាជាប់ដានក្នុងមកដល់ពេលទៅដល់ពេលទេវតាប្រកាសធំឲ្យព្រះមុនទៅយកនោះมันហ៊ាននៅចិត្តកុមារដល់ហើយចាក់ទីវាខាងទីទៅខោទៀងចូលចូលមកចប់ទៅសាគុណធម៌របស់ព្រះគុណធម៌របស់វិខាទេវតាធំធំនៃនៃជាតិចិត្ត ដោយមនុស្សយើងទៅនយោរដ្ឋមន្ត្រីឯដំធំធំមកចឹងនឹងកងការពីឲ្យចោលរំទៅមនុស្សអោបអោឲ្យអានចូលទៅមិនកើតទៅមកទៅនៅចុងតែនទីមកមិនហ៊ានចូលទៅអត់ទេបងលោកសូត្រខតក៏រំរះពីព្រលឹមពីព្រលឹមសូត្ររហូតសូត្ររហូតទៅឃើញមក ចឹងបានតែបោះអត់គុំអត់សន្តិសុខអាយុនឹងអត់មានអំណាចសន្តិអំណាចគុំទេសាតែជួយកុមារតូចមួយនោះដល់ទៅគ្រូវាក៏អត់មានសិទ្ធចាក់កុមារនោះទីដែរណែអត់មានសិទ្ធអត់មានសិទ្ធដល់ពេលព្រលឹមឡើងថ្ងៃទី8ជីវិតកុមារតូចគ្រូរៀនផុតចាក់តែស្មាត់ បានចូលទៅចៃគុំព្រះព្រះលោកអោយពរសូមអរប្រមាណនេះមានអាយុយឺនយូរជាង100នៃឆ្នាំបានម្ដាយឪពុកស្រុកប្រព័ន្ធប្រកបកូនគ្រូប្រាសសង្គមជាខ្ញុំនេះតើអាយុបានប្រមាណទៅអនាគតបាន120ឆ្នាំហើយចាប់ពីខ្ញុំនឹងទៅកូនណានស្វ័យខ្លួនជាបាប យកព្រះជាទីគុណយកព្រះពុទ្ធជាទីគុណយកព្រះធម៌ជាទីគុណយកព្រះសង្ឃជាទីគុណនឹងទីគុណថានឹងរួចខ្លួននៅចាប់បានជាប្រពន្ធលោកគោលថាអពវិទនស័យនិសនិចាំវិធាបិចារណាចត្វារោអំមីវត្តខណ្ឌអាវណ្ណោមខណ្ឌពលៈអញ្ជុ វែងពណ៌សម្បល់ល្អសេចក្តីសុខកម្លាំងវិការឡើងវិការមានឡើងដល់ជនណាដែលជាអ្នកមានសេចក្តីគោរពតោកប្រែតោកចាស់ទុកហើយចាស់ទៅគឺចាស់មុននឹងទៅចាស់ហើយចេះគោរពចេះតោកប្រែប៉ុណ្ណឹងដែលនាំឲ្យបានបុណ្យអាយុពេល ឬក៏ចេះគោរពអ្នកមានសិទ្ធិគេមានសិទ្ធិយើងក៏អត់សិទ្ធិប្រកបវិជាក្មេងជាងខ្លួនមែនប៉ុន្តែគេមានសិទ្ធិដូចជាអស់លោកសាវិជនជាចិត្តគ្នាក្នុងបច្ចុប្បន្នប្រសងលោកតូនស្រុកទេពីដើមមកនោះដល់លោកបួសទៅជាតាមណេពីដើមមកចាំ ទៅជាកូនទៅជាអីទៅជាកូនដល់ពោះទៅជាលោកសំដល់អញ្ចឹងសួរថាតើចៅទៅស្វែងគុំនិយាយនិយាយស្វែងគុំចៅមនោសញ្ញវាត្រូវនិយាយស្វែងគុំចៅមកតាមមិនជាស្វែងគុំស្វែងគុំចៅអីទេវាស្វែងគុំចៅណាស្វែងគុំកូនព្រះវិសមៈសច្ចៈបោះ អញ្ចឹងបាននៅខាងលោកមានគុណធម៌ពិតមែនតព្រះអង្គមានបីក្មេងតែតែលោកពុះសិល10សិល4នោះដោយទង្វើលោកតាសិលវ័នប្រវត្តិខ្លះកាន់តតតាំងពីក្មេងចំមកអញ្ចឹងពីជើងទៅទទួលសំខាន់ទទួលអាហារពុជនសិស្សជាទទួលណា អញ្ចឹងគឺសិតតែលើកដៃគោរពហើយចូលអ្នកបណ្ដឹងដែលនាំបានបនបច្ចុប្បន្នកែច្នៃជីវិតធ្វើជីវិតនោះឲ្យជាប្រសើរឲ្យជារុងរឿងឲ្យជារស់បានយូរមួយទៀតគឺបុគ្គលណាឧស្សាហ៍ស្វែងជុំព្រះនេះយើងរៀនផលគុណគុណសំគុណសំគុណនេះ លេចឡើងស្វ័យគង់ព្រឹកស្វ័យគង់មិនដេកមិនចេញទៅរកស៊ីឬក៏ពេលថ្ងៃពេលព្រឹកឧស្សាហ៍ស្វ័យគង់ស្វ័យគង់ព្រះស្វ័យគង់ពុទ្ធស្វ័យគង់កស្វ័យគង់សំនឹងបំណងឲ្យជីវិតនេះខ្លាំងខ្លាជីវិតនេះអានជីវិតនេះបរិសុទ្ធធ្វើឲ្យរស់នៅក្នុងបច្ចុប្បន្ននេះអស់កម្មអស់ពី អញ្ចឹងបើយើងរួមផ្លៃមកថាជីវិតដែលវាជាប់ពាក់ព័ន្ធទៅដោយគេហៅថាបញ្ចកម្មហើយបញ្ចរៀងដែលជាប់បានពីជាតិមុនមកពីពេលមុនមកដូចជាជីវិតអ្នកសំណាក់ស្ថានបណ្ណាប់បាទសំណាក់ស្ថាននេះ ជួនកាលក៏កម្មចាស់ជួនកាលក៏កម្មបច្ចុប្បន្នកម្មចាស់កម្មជាតិមុននេះកម្មជាតិមុនកើតមកដល់បើទៅចូលនឹងពោះមកដល់បានតាមប្រការស្ងាត់កើតជំនឿស្ងាត់ក៏លបរលូតដល់ទៅស្លាប់ទៅអានឹងកម្មចាស់នឹងកម្មចាស់បន្តតែណាមកនេះស្លាប់ទៀតអានឹងកម្មចាស់បន្ត ហើយបានមួយថ្ងៃពីរថ្ងៃសប្តាហ៍ឡើងទៅឲ្យមិនទៅទៀតនេះជួនកាលប្រកាន់ចាស់ជួនកាលប្រកាន់ថ្មីជួនកាលយើងធ្វើតែល្អប៉ុន្តែកាន់ចាស់ទៀតមុននោះទីចប់បានមកដឹកដឹកទៅជួនកាលជាតិដឹងរបស់យើងខំទេ យើងទៅវាយគេទៅបាញ់គេទៅបហាគេហើយគេអត់មានប្រទូសង្វើខ្លួនផងគឺផលកម្មហ្នឹងឯងយើងចាំជាតិមកជាតិនឹងល្មមមានអ្នកដតីណាមិនចិត្តណាគេបំផ្លាញជីវិតគាត់អត់ទៅមិនមែនមកពីជាតិមុនទេមកពីជាតិហ្នឹងឯងតាមប្រដំទៀតដូចជារឿងព្រាមសឡប់ នេះមិនមែនកម្មជាមុនទេកម្មបច្ចុប្បន្នពេលសំណក់គាត់មានឆ្ងាយគាត់អវលគាត់ធ្វើដំណើរទៅរកចាក់ចាក់ដើរចាក់ដើរហើយដល់ថ្ងៃហ្នឹងទៅវាចេះទៅជឿនឹងលោកសង្ឃលោកសង្ឃលោកមានទៅមនុស្សវងអីទួតលោកធ្វើសំណាក់ក៏ទៅលោកហើយដល់ទៅព្រៀនសំណាក់ព្រៀនព្រៃ ដល់អញកាត់បានជាទៅលោកអញ្ចឹងខំអន់ចិត្តអញមិនចូលចូលមកជួបលោកសងបានអីបានមកលោកនឹងម្ដងបើចឹងទៅធ្វើបាបលោកនឹងលោកនឹងចម្រើនព្រោះអីចូលណាអានឹងកម្មនៃកម្មចាស់កម្មបច្ចុប្បន្នរបស់ ហើយតទៅពេលទៅទៅប្រហែលឆ្កែខាងលោកហើយព្រះអង្គនឹងលោកឡើងដើមឈើលោកឡើងដើមឈើឈើនឹងវាទៀបប្រទៀតវាទៀបដែរគឺនឹងគប់តែឡើងទៅគាត់យកផ្លែលំពេងផ្លែព្រួយគាត់បក់ជើងលោកលោកគិតទៅលើកជើងលោកលើកដាក់លើកដាក់ទៅយ៉ាងមិនឲ្យទៅផ្លែព្រួយផ្លែស្នាម ដល់រកទៅរកឡើងអញ្ចឹងទៅស្កែពុទ្ធកោគាត់នឹងគាត់ចាក់អញ្ចឹងទៅចកោវិឈុបោកពីលោកទៅលោកក្រុមចកោបោកបកោព្រៀងនោះបកោព្រៀងនោះស្កែវាស្មានលោកចាក់មកឲ្យពងំគ្នាទៅញ៉ៃព្រៀងនោះទៅហើយចុះស្កែច្រើនសាខាងបាយរបស់ខាងរបស់មក ក្រឹបក្រឹបក្រឹបក្រឹបណោះស្ដោអុយទៅចាក់ជាងយពោមកមើលទៅលោកនៅចាស់ខ្លួនឯងតោះស្លាប់បាត់ទៅនេះទោសនេះមិនមែនទោសកម្មអតីតទេដែលនាំឲ្យអាយុស្រីនេះទោសនោះមកប្រចាំបច្ចុប្បន្នឯងមានបញ្ញវេនឹងមកយ៉ាងអានកម្មចាក់ចិត្តឬមកបច្ចុប្បន្នតោះ មានពីអតិថិជនលួចជាងនឹងក៏នាំឲ្យជីវិតទៅមកដែរចោលកម្មជាតិមុនក៏មានជាតិនឹងក៏មានចោលកម្មជាតិមុនលួចជាជាតិមុនវាកើតមកអូនអក្រគឺកំសត់វាអត់ខ្លួនជាដំណើរមកអានឹងកម្មជាតិមុនច្បាស់ ទៅកាន់វត្តតៃចំណាត់អវិកោអវិបាកអវិទីកនីអវិស្វាក់មកបាក់ក្រោយអត់ទីអីមិនចេះបានអត់ទីអីមិនចេះចំណេះដាក់ខាតដាក់ខាតនឹងកម្មចាស់តន្តែពីមនុស្សវាកំពុងតែមាននេះណាមានមើលមានចាក់មានស័កមានយុគឯកឧត្តមអុកញ៉ាជួនកាល រហូតដល់អបដីតែអីមានសម្បត្តិច្រើនផងដល់មានសម្បត្តិច្រើនទៅទៅបងវាទៅបងមកទៅបងវាទៅបងវិញមកតែក៏ប្រមាថជាងរត់ទៅរត់ពីលួចគេហក់គេតែងគេប្រវ័នគេប្រឡោគេក្នុងក្នុងបច្ចុប្បន្នដែលខ្លួនកំពុងតែមាននឹងរបស់ យើងកំពុងតែមានហ្នឹងមានហើយហ្នឹងឲ្យចង់មានស្វាងជាងមាននេះទៅទៀតរហូតដល់រកទីប្រឡងផ្នែកទីប្រឡងតៃប្រឡងញៀនប្រឡងកករកទីទៅបាញ់ប្រឡងគុណភាពចុងការទៅក៏ទៅធ្វើចោលទៅខ្លងកង់ខ្លងរហូតខ្លងក្រុមសុនខ្លងធនាគារទៀតមក ដែលមានហើយនេះតែទីបំផុតយ៉ាងណាគេស្ទើរទៅតាមដានទៅពីចាក់ជួនកាលទៅពីបាញ់ម្ដងមកចាក់ទៅបាញ់ធំងាប់ទៀតនឹងមិនមែនចង់ចាក់ទេចាំឥឡូវនឹងមកស្លាប់បើមិនស្លាប់ទេគេដកសាក់ដកយោ ដល់បំណាក់អស់រត់អូសទៅជាប់សម្បត្តិលីងតអីបានក្នុងបច្ចុប្បន្នទៀតនេះអានេះរឿងកម្មចាកម្មថ្មីនឹងរឿងអរិយទាននឹងសូមយល់មួយមិនមានជាតិនឹងរបស់ទៅបានថាជាតិពីនិតបានទឹកពេលស្មាចង់ឲ្យយើងយើងពុទ្ធវត្តថាទឹកគឺរឿងជាតិនឹងជាជាតិនោះ ជាតិមុនបពោះហើយវាកើតមកបានប៉ុណ្ណឹងហើយប៉ុន្តែនិយាយទៅនោះទៅនោះទៅនោះទៀតណាកុំធ្វើការកម្មធ្វើការកម្មតទៀតនោះឯងដូចត្រង់ចង់ត្រែចាស់ចាស់អញ្ចឹងដូចទីត្រង់លើកត្រង់ត្រែលើកគូមកដល់ពីកម្មបានទៅលើកតោកដងបោកគូ20គូ100ទាំងអស់អាណាបាត់កន្លែងណាប្រមាណចោលទាំងអស់ អត្តរេណោកបមោត្រង់ចោលបាក់ពុទ្ធបាក់បង្កើតវិញ្ញាណកបបាតងក់ប្រទេសអប្រយោជន៍ប្រទេសជាតិនឹងរបស់មានជាតិណាដូចជាអ្នកធ្វើការងារអ្នកងាររបស់មួយមួយមានស្បាក់មានយុះមានកន្លែងធ្វើការអគិសីសនុកទុកកលួយអានឹងចោលគឺចោលនៅពេលប្រវត្តិទុកកលួយចោល ចោលរសជាតិសំខាន់របស់កកដំណើរនិងអត្តនរមកហើយដល់ទៅកាន់តែប្រទេសទី10នេះទៅដកចាស់ណាពីដកដកសាក់ដកយកដកកលែកដកបាត់អីគឺប្រមូលទៅទាំងស្រុងយកទៅទុកដាក់ទៅសម្បត្តិរបស់ពីញាប់ដាក់ទុកថែមទៅទៀតនឹងសម្បត្តិ អញ្ចឹងបានទៅមានហើយត្រូវមានទៅកុំឲ្យវាស្បង់ទី3ការនៃសោនេះវាជាតិមុនជាតិនេះកុំស្អីក៏ទោះជាជាតិមុននោះជាតិមុនមនុស្សទៅកើតមកទៅតែនឹងដឹងជាតិមុនកើតមកអបដាក់និយាយគ្នានេះស្អីកុំស្អីក៏កុំក៏ទៅស្អីនឹង មកបំដើធ្វើនឹងធ្វើយ៉ាងម៉េចវាទៅពីចេះថានេះធ្វើទៅថាមិនមែនតែមិនមែនតអញ្ចឹងប្រដាប់តែដល់ប្រដាប់តក៏នេះធ្វើអញ្ចឹងពីកន្លងមកព្រះកលឹងកម្លាំងនេះព្រះអនុមបងប្រាណំនេះការលោកកើតជានេះលោកចូលចិត្តឆៃឆៃ កើតឡើងនាំយកទៅរូបមួយទៅទីវតាទីមកបត់ទេពតារយៈទៅតាមខ្លួនជាសេចក្តីរបស់រយៈក៏និយាយទៅទៅនិយាយទៅណានេះក៏អត់អស់ក្នុងផងស្ដាប់ក៏អត់ទៅរូបក៏ប្រខានរកទីពមានលើពមានដល់ពេញសេចក្តីសត្វក៏អាប្រអស់ហើយដល់ការតែក្នុង ជួនកាលក៏ទន់គេអានឹងអាចផ្លយឆាបយកទុកនេះជួនកាលមិនទន់គេត្រូវពេទ្យាជួនកាលត្រូវរកទីរបរយកទុនកម្មហ្នឹងដោយសពថ្ងៃហ្នឹងកើតក្នុងពេទ្យហ្នឹងអេជាតិមុនណាជាតិមុនមិនកើតពេទ្យទេជាតិមុនណាមើលកើតពេទ្យជាតិហ្នឹងទុកទុកហើយសពថ្ងៃនេះជំងឺអេនេះ មានពេទ្យណាមួយជាហើយងប់បកងប់ហើយអ្នកកើតពេទ្យនេះហ៊ានប្រាប់គេទៅកើតពេទ្យទៀតខ្លាចអង្គខ្លាចអង្គទៀតឯងកើតពេទ្យទៅគេងប់បកជាខ្លាចអង្គចំមកថាបើអនាគតពេទ្យឲ្យគេប្រាប់គេថាគេកើតពេទ្យទៅនឹងចំចិត្តមនុស្សចិត្តហ្នឹងសម្រាប់វិទ្យាចិត្តទៀត កុំឲ្យថាអញកើតទេទេយកអញស្លាប់យកសារទៅអ្នកទៀតតែកំណៅស្លាប់ទៅជាមួយអញអស់អានឹងរត់នឹងប្រមាណជាន់ហ្នឹងទៅទោះដូចជាបរមានចរិយាហើយទៅសបាយនឹងសតិសតិអុចរិយាគេស្មោះត្រង់នឹងខ្លួន ស្ត្រីតែមានប្តីហើយមានដៃគំនិតទៅណាទៀតអត់ទេគឺប្តីមួយគឺប្តីហើយប៉ុន្តែយើងគឺយើងបោចេញមកពីប្រពន្ធទៅទៅណាមានម្ដងទៀតអង្គតែខ្លួនផងដូចជាធំប្រមាណដូចជាលួចទៅឃើញដូចជាអស្ចារ្យណាស់ម្នាក់ឯងយកប្រាណហើយយកទៅយកពីហើយយកទៅយកយកប្រាណ ហើយធ្វើឲ្យប្រតិរតិវិធីចាប់វិសាខ្លួនអានោះបានប្រយុទ្ធប្រែអកក់មកជួនកាលនឹងយកប្រែមកទៅឈឺនៅមុខคนទៅទៀតហើយគេនិយាយមកអានស្ដីអានជាអានតអានតនឹងគួររកតាមបាត់ដាក់ដាក់ទៅអស់ហ្នឹងទៅនឹងខូចមកប្រកបជាតិខូចសាសនាខូចពុទ្ធមោខ្មែរអស់ បំផ្លាញរកញាតខ្មែរជាអរិយាចក្រខ្មែរសិលពរខ្មែរសិលពរសាសនាពិបាកហើយតើមកចម្លងគេចម្លងឯងណាពីខ្លួនឯងវាហ្នឹងមកចម្លងប្រគល់អត់សោះខ្លួនឯងវានឹងមកពីណាមកចម្លងគ្នាអត់គ្នាវេទនាហើយខ្លួនឯងស្ដាប់ទៅចិត្តឯងឲ្យគ្នានឹងវេទនាអស់ចិត្តនឹងដល់ចិត្តនឹង បើមិនចឹងទៅស្ត្រីច្រើនបើមិនតែអេអីអ្នកកណេះគេស្អប់យកកណោះគេស្អប់គេដួលអើយអានេះសត្វខោមកក្រាស់មកមកមកហៅប្រសិនគេតែនិយាយពីលើកទុកថាពីមុខថាពីខោអានេះទៅអីមិនចិត្តមុននេះចិត្តនឹងរបស់មកវិញបែបទៅតាមនេះ ព្រះបកាយថាអថិពុទ្ធោបារាពុទ្ធោអកពុទ្ធោចៈយើងរូលក្ខណ្ឌលក្ខណ្ឌនិស្សេទេតាមបារាពុទ្ធោមកខាងលបែងបីបកាយបីត្រីលបែងប្រាលបែងស្នោកម្លាលបែងទាំងបីនេះគឺជាកតាមួយជាហេតុនៃដីវិនិច្ឆ័យដែលមកខាងមកខាងជាផ្លូវវិនិច្ឆ័យរបស់ ណាបរាមខណ្ឌជាផ្លូវនៅសេចក្តីវិនិច្ឆ័យខណ្ឌថោកណាមួយថោកតដល់មកចេះមានទេមិនងាយអត់មានទេអត់ទីយ៉ាងនេះក៏អត់មាននឹងមួយថ្ងៃណាមួយដល់ដល់កុំទៀនទេពុទ្ធចំកតាវិនិច្ឆ័យនឹងបងកតាវិនិច្ឆ័យលេងល្បែងលេងចុះលេងឡើងចាញ់ចុះចាញ់ឡើងអស់លោកគូលោកប្តីលោកចែកល្បែងវិនិច្ឆ័យ ក្រៅផឹកក៏ដូចដែរពេកជួយផឹកយូរយូរមានគ្មានមានកមានគុណចិត្តវិណាមអ្នកផឹកផឹកយូរយូរផឹកលែងអត់ទីតតែឡែបលរហូតសង្កត់មានថាការអត់ទីអនុចាស់អត់អនុស្មីទៅទៀតអស់លុយវិរិយមួយនៅបាយព្រៃគាត់ប្រពន្ធគេក៏ដែងចាប់ពីដែងចាប់ដាក់តោបាក់កូនបងគេក៏ខ្វាយដែរបើសិនជាលើកខ្លួនប្រាអត់តែ តាមរស្វារហូតទៅនោះវិធីមួយសឹកវិធីអស់គឺចំណិចខ្ញុំបានកើតអស់ហើយស្វាទៅទៅមនុស្សទៀតនេះរូបល្អផងជាបរជាស្ត្រីត្រង់ស្រីទេប៉ុន្តែត្រូវទទួលផលបែបហ្នឹងមិនមែនជាតិមុនទេដោយអត្តមស្រីអត្តនៃមហាគុណពីលិទ្ធនេះទៅព្រះរលំមកពីសក្តិ វិញ្ញាណបច្ចុប្បន្ននៃជាតិនឹងវាឡើងពីក្នុងដំណាក់មកតែបន្តពីរងមកដល់អស់អស់ដល់និយាយអស់ឥឡូវនេះសម្បានយកប្រយោជន៍ដល់ប្រកបដល់នេះនេះជីវិតយើងវាបលាបលោកវាមិនស្អាតមិនមែនមកជាតិនឹងទេនៅតាមមកវាគឺល្អល្អល្អបើតែមកជាតិនឹងយើងប្រព្រឹត្តអាណាចារប្រព្រឹត្តអត់មានរបៀបរបបអត់មានទងអត់មានសិលធម៌ចេះតែប្រើប្រាស់ ទៅតាមអំណាចនៃអមហាបានអត់ជាតិជាតិនឹងមកអត់ជាតិធ្វើខ្លួនយើងឲ្យអត់ជាតិជាតិអាចទៅជាតិជាងឆ្កែជាងសាទី4មកសាវានិយាយទៅអស់ហើយខនេះមានកម្មចាស់កម្មថ្មីកម្មចាស់ជាតិនឹងយើងនិយាយទៅរួចប៉ុន្តែគេមិនចេះជឿគេចេះតែធំគេចេះតែពុតចេះតែតាអានឹងតាមចាស់ ជាតិមុនមកណាជាតិមុនមកយើងនិយាយគឺចាត់ពណ៌ទៅខ្លួនអាណាជឿហើយរហូតទៅជារត់រៀងរត់ទោសហ្នឹងឯងនឹងជាតិជាតិជាតិមុនហើយតែបើនិយាយគឺជឿទេប៉ុន្តែពេលយើងនិយាយតទៅវាឈប់ជឿវិញហ៎នៅនេះវាជឿណាខាងមកវាជឿប៉ុន្តែដល់វាជឿទៅតទៅផ្សេងខ្លួនផង ួនបើកូនតែគេហៅជាប្រហុសនិយាយចោលនិយាយឡើងបានឆ្នាំពេលក្រោយគេលែងជឿទៅអានោះភាពនឹងរបស់ដែលមាននោះអាចំហ្នឹងមនុស្សវាចូលជឿរបស់ដែលគេលែងជឿគេលែងដាប់លែងតាមទៅប្រកបតែប្រហុសដោយគ្រូទាយហ្នឹងនៅនឹងការតាមតទៅទៅធ្វើទៅលោកសំទៅតាមជឿតែប្រចេញកាន់ស្បួនផង ជាចុះជាឡើងឃើញពីជាច្រើនបែបកំណត់រកព្រីងចិនពីរកតាមទៅតែគាត់ចេះធ្វើយកចេះធ្វើកថាចេះធ្វើចេះទីដល់ឡើងក្បួនតបើដល់ជាទៅពីត្រូវទៅលែងជឿដល់តែលែងជឿគេថាជំជាក៏គាត់មកជួយបកកើតជួយបកតែជួយមកប្រយោជន៍ឡើងអស់ខ្លួនអស់ទៅអស់បីតែតែជួយចប់នឹងវិញគឺជឿដល់ គេលែងជាអង្គដោយសារតែថាពីដែលយើងនិយាយក្នុងបច្ចុប្បន្នរយៈនេះសូរាសូរាមានសូរាចាក់សូរាស្មាត់ទោះរបស់សូរាព្រះសម្ដែងថាធ្វើឲ្យឈួតឈួតពីកំណៅឬក៏ប្រគំតែល្អល្អដែលឈួតកំណៅអានឹងសូរាជាមុន តែបើជានេះនិធិត្រូវសោកខោអញក៏ប្រព្រឹត្តខោប្រអាវអួតបីបោបាតាផ្លូវអានេះនៅជានោះនេះជានឹងរំថាតើលើខ្លោអស់វាក្តាំថាតើអស់លើអស់កាត់អស់មកអស់ពាក់អស់ណាអស់អាបើមហាគុណទាននេះនឹងចឹងគាត់ធ្វើតែកាត់មិនចូលណាតិចទៅទៅព្រះ តែភ័យមិនចេះអត់ប្រាំវាសំណាក់ពីតែប្រតិតែប្រកបពីរដងណា16កោផងដល់ពេលទៅតែទុកនឹងព្រមផកតាឲ្យចិត្តពួកម៉ាក់គាត់ពួកម៉ាក់ឡើងតាយទៅតាយមកខាងផ្នែកខាងទៅតែពួកម៉ាក់នោះវាមិនដែលចេញលុយតោះចេញតែលុយអត់ទៀតវាគ្មានពេលល្អវាមានតែពេលដើរទីឡើងតោះ ផាត់ចោះផាត់ឡើងទីចោះទីឡើងលក់ផាត់លក់ផាត់ទីកំផាត់យ៉ាងទីកំផាត់សំទៀនគេណាសំទៀនគេដល់ស្នាក់សំទៀនគេសំទៀនទៅសំណាក់សំវត្តឬសាលាខណ្ឌទៅតាវិញនំវិឈរវត្តគាត់តែសាលាអង្គទៅលោកចេញទៅលើបែកដាក់មកប្រសំលោកអនុលោកចាក់ណាយឲ្យ ឲ្យហូបទៅដល់ណានេះទៅសេដ្ឋីមានមានសត្វ16កោតហើយយើងសត្វថ្ងៃនេះងាយញៀននេះ16កោតសម្បត្តិហើយផងអើកាលកំណត់យើងមិនលើរៀបស្មៅយ៉ាងណាយើងសន្និដ្ឋានលើដុល្លារឡើយមិនបានហើយព្រះនឹងនឹងទៅពោះអស់ នេះនិយាយតាមក្រនោះអ្នកជាតិមុនទេមកជាតិនឹងដែរគាត់នេះបើសិនជាគាត់អត់អំពីម៉ែអីគាត់រកទីដីប្រពន្ធគាត់គាត់នឹងខ្លាចជាមហាប្រតិកំពូលក្នុងប្រទេសនេះនឹងបើគាត់ធ្វើល្អផងគាត់កាន់សិលធ្វើទានជាវិញ្ញាអត់ទេគាត់ខ្លាចជាមហាប្រតិក្នុងប្រទេសនេះតែបើគាត់ទៅបួសវិញគាត់បានយ៉ាងអត់ហើយបានអនាគត តែល្បីទី1ក៏ដដែលចឹងទៅទៅល្បីទី2ចាប់ពីស្ទឹងមកតាមទឹកឆាយមកស្ទឹងផុតផុតខ្ញុំតែចាប់ចាប់ដើររត់ទីក៏ដបានធ្វើមហាប្រតិទី2ទៅប្រទេសបើតែបួសវិញដីបានណាទៀតប្រពន្ធបានចាប់ទីអត់បើសិនជាក៏ដដែលទី2នឹងអស់ចាប់ពីផុតផុតឡើងទៅចាប់ដើររត់ទីវិញ គាត់នឹងមានទៅជាមហាសទ្ធិទី3ក្នុងប្រទេសនេះបើសិនជាគាត់ទៅបួសដែលបានសទ្ធិភាពប្រគល់បានតោតាប៉ុន្តែបួសក៏អត់អត់ទីក៏អត់ចិត្តតែពីផឹកតែចិត្តតែពីពួកម៉ាចិត្តតែពីសបាយចិត្តអស់មកជីវិតឥឡូវតែចាក់ចរិយាដល់អីទៀតគាត់នេះដូចជាកាត់ព្រាបគឺស្ថាននៅក្លុកនៅក្នុងតែផ្ទះនៃស្រី ដៃញ៉ាំឥឡូវគាត់ទៅទៅស្ដាយដេកជុំយកយកពីអ្នកទៅគុណគាត់អស់យើងអត់ការពីតាមអ្នកសម្បត្តិការសិក្សាពីអស់តែតែគិតនឹងជន់ពៀននឹងជន់កំមកអាហារមកមានគិតវិគិតបបួលអត់ហើយបបួលចាគិតតែពីចង់បានពីលោកសរសៃលោកសរសៃអត់ខ្លួនអញវាចិត្ត ឃើញពីបញ្ចូលនឹងចិត្តត្រូវចិត្តទៅឲ្យគេឲ្យគេផឹកឲ្យគេឲ្យគេចាយលើអស់លុយឬអស់ទៅអស់មានណាមួយចិត្តទៅនៅទៅតាមទៀតទៅពួកនឹងមិនដែរឲ្យវាផងថ្ងៃរត់ទៅកើតទៅស្ងចឹងដេកយំស្ដាយស្ងនេះជីវិតជីវិតនឹងវាជាប់ព័ន្ធតែកាត់ផងបច្ចុប្បន្នផងអញ្ចឹងដូចជាសពថ្ងៃរបស់គ្នានេះ អតីតចិត្តដាក់តែមួយឡើងតែរឿងធ្វើមកជីវិតបច្ចុប្បន្នហើយតែថាធ្វើទៀនធ្វើតពីនេះដល់ក្រៅកុំចាំចំណាក់ណាស់ចំណាក់អណោះអ្នកខ្លះទៅធ្វើទៀនធម្មតាទៅកម្មតឲ្យរៀនភ្នែកមកកម្មតវិញចិត្តដល់មកចេះយើងគ្នាតាមលើភ្នែកកម្មតឈួតដល់ណាស់អ្នកឈួត អ្នកកម្មសិលមិនចេះឈួតទេមានតែអ្នកអត់កម្មសិលគឺវាឈួតណាអ្នកទៀងសិលធានានឹងធ្វើឲ្យមនុស្សឲ្យឈួតឲ្យប្របានសត្វឲ្យប្របានសម្រាប់សិល5ព្រះជាម្ចាស់លើកឲ្យមានកម្មវិតោណាព្រោះនោះសិលបបាដែលគឺមានវិស័យល្អមានគុណល្អមានកូនល្អអិសត8ដល់ពេលការឡើងធំដល់ស្រីយ៉ាងណាក៏បានបានដែរ មួយខែ4ដងបានខែ8ដងបានខែ10 9ដងបានចេះចេះនេះជាអញ្ញាតចឹងដើម្បីដើម្បីកែឆ្នៃជីវិតនេះឲ្យជីវិតនេះវាស្វែងរកថាគ្មានអនាមួយឲ្យតក់ខ្លួនយើងប្រើអំពីខ្លួនយើងទេអញ្ចឹងបើជាមានបនទៅឆ្នាំ20នេះទៀត នៅក្នុងប្រទេសកម្ពុជាយើងហើយទៅឆ្នាំថ្មីគឺមានប្រវត្តិសំខាន់លេងលបែងលបានអីខ្លះនឹងគេហៅថាបានប្រជាប្រិយឬមិនគន់លេងមិនគន់បោះធុញបោះអីអានឹងត្រង់គុណបាលតែនៅទីសំខាន់នៃជីវិតខ្លាំងគឺដាក់បាក់លោបានសំប្រាក់តាមសិលអខបីថ្ងៃហ្នឹងគឺយើងមានពេលណានឹងសំខាន់ឲ្យបានពេញលឹងបីថ្ងៃនេះរាជរដ្ឋាភិបាលគេឲ្យគប់ បញ្ញត្តិបាត់ឲ្យសុខធ្វើការទាំងអស់ដើម្បីឲ្យទៅស្រុកទៅទីទៅវត្តទៅអារាមធ្វើបុណ្យធ្វើទានទាំងតូចទាំងធំទាំងស្ដេចទាំងត្រឹមសម្រាប់ពិការនេះនៅថ្ងៃនឹងគេឲ្យធ្វើធ្វើល្អដល់ថ្ងៃនេះគេឲ្យដកខាត់ជីវិតនេះបានដកខាត់ជីវិតពលំឡាប្រទេសសំខាន់លោកទៅថ្ងៃត្រង់ប្រទេសសំខាន់លោកទៅនិយាយទេសនា រៀបចំដំណើរការសម្ដែងការបរិបដល់នៃអីដល់នៃដល់ថាពិសេស3ថ្ងៃនេះដល់អស់អំពី3ថ្ងៃទៅទៅរកទីវិញ្ញាណចាមាននោះមិនមានមកជាងមុននេះជាសារចូលឆ្នាំ3ថ្ងៃអ្នកធ្វើទៀនជាតិនេះឆ្នាំនេះដល់ប្រតិទូមកឆ្នាំទៅដាក់ទុនទៅចំណេញដាក់បាត់ក្រុមសុខបាការទៀត រួចរួចទៀតនឹងយើងអានិសង្ឃ5យ៉ាងទី1ជាពុទ្ធមួយចំណាប់តប្រយោជន៍អស់ទៅអ្នកធ្វើទៀនសម្បូរភ្ញៀវអ្នកសម្បូរមិត្តភ័ក្តិជួយស្រឡាញ់ចូលចិត្តរកអានរកជីវិតដូរជឿនប៉ែគេរលឹកខ្លួនគេមកគួយទៅដាក់គុំជាមួយនឹងគឺជារឿងពិតរបស់ព្រះ គេយកមាសយកប្រាក់មកទៀតជួនកាលយើងអត់មានទុនទេមានតែតែគេមានទុនច្រើនយកទុនគេមកឲ្យទៀតបានតាមទុនយកទីយើងគឺយើងខ្លាចទៅជាខែកែបែកខ្លួនទៅជាម្នាក់ឯងបាក់ដៃទៅទីអត់ទីបាក់ដៃទៅទីរហូតខ្លាចទៅជាខែកែឯស្អីទៅការបរិច្ចាគឲ្យទៀតហើយទីពីរ សប្បុរសសប្បុរសចូលចិត្តពាក្យសប្បុរសម៉ាត់នោះគឺសម័យយកមនុស្សល្អមនុស្សមានសមានចិត្តល្អគឺជួយសង្គ្រោះជួយយកអាការកលាំងយើងចូលចិត្តតាំងពីសន្និតាំងពីព្រៀងព្រឹកជាចានអតោធម្មមុខមកចានដឹកនាំប្រទេសបាយចិត្តបាយតែសុខសុខដល់ដល់ប្រមហាតា ជួយទៅជួយចែកជួយគិតបាត់ប្រវត្តិជួយជួយបាត់ប្រំខ្លួនជួយដំណាក់ដំណងរកជួយចិនជីវិតគិតអីទៅចិនហ្នឹងនឹងចឹងដល់កើតទៅឆ្នាំ3ថ្ងៃយើងប្រឹងធ្វើល្អមិនប្រឹងហើយទី3គឺបុគ្គលមានទេពយុទ្ធហើយកលយាណសតិសតោអតុចេតិឈ្មោះព្រោះ ហើយក៏មាននៅស្មែងនិយាយនេះតាមឯកឧត្តមនេះលោកនេះល្អណាស់ធ្វើបងធ្វើទៀន3ថ្ងៃត្រឹមត្រូវណាស់វាពណ៌សពអរណាស់វាសរសើរព្រមមកទៅទៅណាស់វាសរសើរទៅទៅណាស់វាសរសើរវាចូលចិត្តគេគោរពវាបាន45ជើងយើងមិននិយាយ100%ទេ95%កន្លង5%ទេ ចេះយើងត្រូវចិត្តយើងមានពួកក្រុមផកប្រាំរបស់ណាក្រុមផកប្រាំក្រុមយើងជាក្រុមចៃ5%នេះយើងចេះទៅជាមួយពួកជឿកបរបស់បើបរិបត្តិ45%ទៅដំណាក់ទៅកន្លែងទៅចិត្តពីកសាហើយមើលយើងអត់ពីទឹកវិយុនឹងប្រកបណាធ្វើអីក្រោព្រះអង្គចិត្តវិយុគេឈ្មោះនឹងអត់ វាហើយមានវត្ថុដឹកនាំរូបវត្ថុមនុស្សណាមានពេទ្យយោគីទៅស្ើគេខោបងនឹងល្អទេអត់ទេជាមួយទៅមិនខុសទេចាំស្គាល់គាត់នឹងត្រឹមត្រូវណាកូនចៅនឹងត្រឹមត្រូវណាល្អណាចរិយាសម្បត្តិសម្បត្តិស្មាត់ទីល្អណានេះនឹងពេទ្យយោនឹងតែអត់ទេបានអ្នកខ្លះចិត្តតែលើសម្រាប់ពេទ្យយោអត់ទេនឹងបាន ទៅទទួលការងារក្រុមហ៊ុនណាមួយរកទីទៅធ្វើការឲ្យគេណាមួយគេបំបានតាំងពីកំណងគេបំបានតាំងពីពីវិញ្ញាណគេបំបានតាំងពីវិថាទូកំណងលួចប្រកបកម្មវិការតាំងពីកំណងប្រឡងមកប្រឡងចូលទៅយុគចូលបោះវាអស់តែផុតអស់ទៅពីលែងជឿទៅលែងចូលចិត្តទៅលែងហើយរកអស់គ្រប់យល់អស់គ្រប់យល់វាអស់ទៅអស់លើអស់តែលែងលើពីពីលួចវាបោះចោលរបស់ទៅ នេះអានឹងដែលរឿងអតីតជាតិណាអានឹងរឿងជាតិនឹងឯណាចឹងមកទៅទីគឺយ៉ាងនេះក៏អត់ខុសគេពីយកគេឈ្មោះនឹងសំខាន់បំផុតតែខុសគេពីយកហើយគ្មានហៅគ្នាចឹងទេទៅតែមកទៅតាទីជាប់ទីខោប្រាក់ទៅតែមកតាទីខោប្រាក់វាណាទៅទៅបាយជាមួយនឹងតែតែយើងធ្វើទៀនធ្វើសោទៀននេះទី3ឡើង បន់រហូតទៅស្លាប់អូល្អណាស់គាត់ទៅរកទីជំនួយផងទៀតហើយវាមានសំវិធានសំប្រណោះចំណេញទឹកតែនៅមួយចំណេញច្រើនតែណៃចំណេញច្រើនចំណេញទៅអាអគឺយកលើទីកន្ត្រកបានប៉ុណ្ណាថ្ងៃក្រោយវាអត់ហើយយើងវានៅដែរចំណេញទឹកតែនៅ ដល់ដល់មើលទៅនេះដល់មើលទៅនោះទៅដល់កន្លែងមកយើងមកហើយវិន័យគេទៅយកទៅវិន័យទៅសមាធិវិន័យហ្នឹងឯងទេឯបានមកពីគេទៅយករត់ទីរយៈវិញគេទៅយកហើយទីខ្លួនមានសេចក្តីខ្វះខាតអង្អារយ៉ាងសារទូអង្អារខ្វះខាត ធ្វើចិត្តយើងរត់សត្វទៀតតទៀងនៅដល់សមាធិមកចេះសត្វស្លាប់ទេលោកធម្មនៅទៀតដល់នេះយកយកនឹងគេកសាសត្វទៅមកបាក់គាត់ទៅគឺកំណត់ឡើងឡើងគេធ្វើអីធ្វើនោះគេរកធ្វើអីគេរកទីហ្នឹងហ្នឹងមកទីនេះមកទៅរួចនេះទៅស្ដាំថ្មីទៅទីនេះទៀតណា ចិត្តនឹងវាខ្លាំងចិត្តនឹងវារឹងចិត្តនឹងវាបង្ការខាងចិត្តនឹងវាមិនស្លាប់ចិត្តនឹងវាមើលមកដោយសារវាការខំរបស់ខ្លួនចិត្តនឹងវាពីញាប់ក្នុងចិត្តមួយណែនឹងទី5បានធ្វើសម្បត្តិក្នុងចិត្តនេះរកទីមានទៅបងដល់រកទីមានវាយសម័យព្រះអង្គដោយសម័យពុទ្ធកសបៈសុបកៈនិមិត្ត ធ្វើបន់ព្រះធ្វើប្រតិជាដងដល់ដោយសូមម្នាក់ដែលឲ្យឲ្យអនតិរៈឧណុធ្វើបន់ប្រតិពុទ្ធឡើងប្រតិជាដងដល់ឧត្តចរស៊ីមានរស៊ីបានបងខ្លាញ់យើងឲ្យផលយើងលើនឹងគួយនេះយើងចង់មកទៅតើលើធ្វើបន់យូរអត់មានណាឲ្យឲ្យមកកើតសមាធិទេដល់សមាធិ មិនទៅកើតដីយកទៅដីទៅសំណោះវាមានតាមរយៈធ្វើស្រែបានផលធ្វើចម្ការបានផលរកស៊ីលក់ដូរដាក់ណែមានបានហ្នឹងមានបានហ្នឹងនឹងបំណាហ្នឹងបំឲ្យផលហ្នឹងអញ្ចឹងបានយើងឡើងគ្នានិយាយអ្នកខ្លះនិយាយទៅយកបានមកប្រាក់ទៅឡើងវិញតាមតែពេលបានអី បានផងមកឡាប់ទៅវិញរកពីនោះមិនដឹងបាត់ដោយតែតែប្រមហាកកាយណាំតូនពពាយកស្ញាប់និងឧបខៈនៅនគរសក្តិលៈដែលតែចាប់ជាតិមុនមកក៏ទៅឆោតការទៅចាប់ក្នុងកែដីព្រះដីខែ ហើយជាហ្នឹងមកពីពាណិជ្ជកម្មយកដល់ពីស្មាតអត់ដែរតោះហើយដល់បានក្បោប្រមាណទៅមិនចង់យកគាត់ថាគាត់ប្រអពីបាក់ចង់យកបីទៅចាំទៅលោកអំផំឡើយយកមកចាំទៅខកពីប្រមាណទៅវានាំមានប្រយោជន៍ជាស្មាតទៅអើប្រព័ន្ធខាងចឹងទៅចាំទៅទៅទៅមិន ដែលយកពីម្ចឹងរៀនលក់ដូរប្រមាណឆ្នាំហើយឆ្នាំនេះមានបានរៀនមកខមកទេឆ្លាតពីដំណើរក្នុងឡងកម្មប្រាក់ណែលក់តំណែងណាឯកឧត្តមអញ្ញៀនតំណែងទៅវិជីវិសេសនៃមួយឆ្នាំហើយក្មេងខ្លះក្មេងវាធំឡើងវាពេញប្រឡប់ទៅទៅតាមលក់ពីនិចនឹងចេញមកស្តុកលក់មិនចេញ12ឆ្នាំ ដល់តែពេលយកប្រមាណទៅអង្គុយមួយទៅមួយទៅមួយឡើងភ្ញៀវចូលចិត្តភ្ញៀវតាមរោងភ្ញៀវស្រឡាញ់ណាដោយសារនឹងអានសំអានសំទៀតវាតំណាងអស់ហើយដល់តែទុកចង់មកថាបាទបានអញទៅមកអស់ហើយអីអីអីលក់អូហើយលក់តំណាងអស់អស់ហើយទៅពីឆ្នាំមើលជីមើលលុយដល់ បើពីនឹកថាហីកូននេះមិនធម្មតាណាកូននេះថ្ងៃចូលច្បាស់ទៅធ្វើមហាអីទេបងច្រើនណាកូនហ្នឹងបើចេះសំគុណកូនស្រីឯងអស់ទៅពុកចាជាមួយកូនស្រីខ្លួនឯងទៅបើការនេះចែកដីចែកផ្ទះការហើយចាកូនអរិយផ្ទះនេះដីនេះឲ្យទុកចែកអស់ បើពុទ្ធិប្រមាណទៅចំមកផែនដីយើងយកមកមាសតែប្រកាសអស់ចេញពីក្នុងដីមាសមកអស់គោឡើងតែប្រកាសដោយតែថៃនឹងគាត់គ្មានអត់ទីក៏ប្រកាសតែមាសនឹងទៅលោកហើយមាសនឹងមានអនាគតណាស់ទេផងថាទៅមាសចឹងចោលទៅយកបងមកដីទៅកាត់តែពេញជើងមកមានស្អីកាត់ទេ មានគាត់តាមដល់មានមកគាត់មានដឹងគាត់ខ្លែដឹងគាត់ទៅចោលយ៉ាងគាត់តែការកាត់គាត់កាត់នោះបើជិនក្រោយអំពីគាត់មានកូនទៅគ្មានអនាគតណាទេតែបាត់ទៅហេរិះដូចខ្លួនសាណាបាត់ណាទេបានន័យថាវាចោលសម្បត្តិបងទៀត ហើយដល់គាត់ពេញទៅបួសដល់មរហៈទៅឲ្យកូនទៅអីឲ្យកូនបងពីរបីទៀតកាត់ណាស់ទេវងគៀនបងមកទៅបងជំនឿអពុកណែនឹងរឿងជីវិតជីវិតនឹងរយៈតើនឹងព្រេងកំណាបងប្រកបហើយយើងនិយាយថាអូវាស្នាឯងព្រេងកំណានឹងអានឹងហើយបងខំទៅចូលឆ្នាំ3ថ្ងៃនេះគឺព្រឹងធ្វើបងធ្វើប្រកបឲ្យគ្រប់ត្រង់ ដល់ឆ្នាំទៅទៅអស់ពីគូអស់ពីមានហើយអត់ដឹងតាមមានឆ្នាំពលានមកមកធ្វើបងខែទៀតទៅយូរយូរទៅមានតែទីឡើងតាមរាតាមមកតាមតាមពីតាមបីតាមយូរយូរទៅបើជាខ្មោចពីបីវដែងចាក់ទៅបានជួលឲ្យគេទៅបានវិញមកធ្វើសមាធិដែររឿងបញ្ហាទី10នឹងចឹងទៅតទៅពីកម្មល្អ ហើយកម្មអក្រក់នោះក៏អង្គពោលទៅធ្វើឲ្យបាត់ក្រឲ្យកម្មល្អធ្វើឲ្យចាក់លៀងមានតកាផងមានតែពេលចឹងបានជាព្រះឲ្យយើងជាកម្មឲ្យយើងសន្សំបុណ្យយើងត្រូវរៀនទុកចិត្តទុកចិត្តយើងណាដូចធ្វើបុណ្យមួយថ្ងៃហ្នឹងចឹងពេលវេលាល្អទៅទុកចិត្តឧបេក្ខាចិត្តជាតិឲ្យចប់នឹងអីនឹងទៅទិញអីទិញ លើកធម៌ដើម្បីមកបាក់វិសុទ្ធភេទកុំឲ្យចូលក្នុងហត្ថយៈវត្ថុឲ្យនៅក្នុងក្នុងប្រាជ្ញាឃើញស្អីឃើញឃើញលឺអីឃើញលឺតាមតបអីតបទាំងអស់នៅក្រៅចិត្តតែយើងចិត្តដំណំគ្នាប្រមូលមកញាក់ក្នុងចិត្តអើបងគួយបបាក់ចិត្តហ៊ីហ៊ីហ៊ីហ៊ីហ៊ីហ៊ីអើគេគឺមិនស្គាល់មើលអីគេឡើយតោង Betul kalau konco ayat satu ini tak nyusun sama konco pol. Jangan mereka tunjuk orang saja mereka kumpul tam cau tam kau tam sampai. Tetap yang terakhir kan mau pemehai terwing pemehai. Nah, terwing kalau tuh punya ខ្លះមានប្តីខ្លះមានប្រពន្ធខ្លះមានកូនខ្លះមានចៅអានឹងញាតិមិត្តដូចជាតោខាងទៅទៀតទេពីជួបគ្នាមកតែមកផ្លែនឹងនឹងខាងទៅទៀតតាវត្តដាក់ទៅព្រឹកទៅអ្នកទេសចរវិញខាងទៅទៀតរស្ទអស់មួយមកពីប្រទេសខ្មែរមួយមកពីម៉ាឡេមួយមកពីថៃមួយមកពីវៀតណាមមួយមកពីសិង្ហបុរីមួយមកពីអូស្ត្រាលីទៅគ្នានៅខាងនោះ ចូលខាងទីឯងមកណាអូសាលីនឹងមកពីខាងជុំគេជាស៊ីទៅស្គាល់ខ្លួនអោអានខ្លួនអើតែលើយើងនឹងខ្លួនដល់តែស្អីស្អីអស់នេះតែស្នាក់ទៅនឹងវត្តទៅយ៉ាងណាវិញផ្ទះមានដោយខាងកាទៀវអញ្ចឹងកម្មតកតែតាមគ្នាជាដីជាគុណជាបងជាអូនជាកូនជាចៅនៅក្នុងផ្ទះមួយ ហើយចិត្តល្អិតល្អអូនអូនល្អជាមួយគ្នាគិតទៅអូនមកបោះមកផ្សេងទៅទៅជុំស្លាប់ទៅស្លាប់ឡើងទៅយើងដូចតែគ្នាតែសម័យប្រមូលក៏ជាមកទុកទៅដល់ពេលថ្ងៃស្លាប់ស្លាប់ម្ដងម្ដងម្ដងដូចតែអស់អស់លីមកដល់ថ្ងៃយើងស្មោកទួស្មោកតាស្មោកម៉ែស្មោកឪគឺយើងស្មោកខ្លួនឯងទៅឲ្យទៅទៀតអញ្ចឹងជាមិននៅតែមេទៅទេទៅឲ្យ